លោកអ្នកនឹងបានផ្លែកភ្នែកជាមួយនឹងកម្មវិធីថ្មីរបស់សាស្ត្រាហ្វៀមខ្សែរឿងជីវិតរឿងពិត ដែលគេនិយាយតតគ្នា ឆាប់ងើបឡើង មិនបាច់ដល់ថ្នាក់លុតជង្គង់ក៏បានខ្ញុំព្រមងើបឈរលុះត្រាតែលោកស្រីព្រមជាមួយខ្ញុំសិន យើងព្រមនិយាយជាមួយឯងក៏បានឯងមានរឿងអីឆាប់និយាយមកខ្ញុំចង់សូមលោកស្រីជួយទុកឱកាសឲ្យខ្ញុំ តាមស៊ើបការពិនហើយលាតដាងមុខក្មេងម្នាក់នោះនេះឯងនៅមានកំណត់ចាត់ប្រកាន់គេទៀតហ៎ម៉ាឲ្យកូនសំតោ កូនសន្យាថាកូនឈប់ធ្វើបែបនេះទៀតហើយហូបពេលហើយកុំហត់ឯងបានធ្វើនេះម៉ាក់ជើងមិនអាចលើកលែងទោសឲ្យបានទេអញឆាប់ចេញអេផុតពីមុខម៉ាក់របស់ជើងឥឡូវនេះភ្លាមឆាប់ចេញអេផុតពីមុខម៉ាក់របស់ជើងឥឡូវនេះភ្លាមឆាប់ចេញអេផុតពីមុខម៉ាក់របស់ជើងឥឡូវនេះភ្លាមតែម៉ែវាម៉ែពីនេះពូជាអ្នកណាមិនធ្វើដូចជាស្គាល់ខ្ញុំម៉ែខ្ញុំអត់យល់ទេផ្ទះរឿងមួយក៏វាំងទៅលោកអើយអីក៏ធំសម្បាប់ម្លេះកូនស្រីម៉ាក់នៅទីនេះទេហ៎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 ហេតុអីក៏អញលួចខ្សែកយើងទាំងដែលយើងបាននិយាយថាវាសំខាន់សម្រាប់យើងប៉ុណ្ណាអត់ទេម៉ាកូនមិនបានលួចយកវាទេ គឺគឺកូនគ្រាន់តែសំណាង មិនបាច់ព្យាយាមនិយាយដោះសារអីទៀតទាំងអស់យើងបានដឹងហើយយើងបានដឹងគ្រប់យ៉ាងគ្រប់ពេលដែលឯងលួចចុកលុយរបស់យើងគឺយើងដឹងទាំងអស់គ្រាន់តែយើងធ្វើជាមិនដឹង ព្រោះយើងគិតថាឯងអាចនឹងកែចរិតប៉ុន្តែពេលនេះទើបយើងដឹងច្បាស់ថាមនុស្សដូចជាឯងនេះកែមិនឡើងទេអបអរសាទរលោកស្រី ដែលលោកស្រីបានបកស្បែកមុខក្មេងចរិតអាក្រក់ដូចជានេះសំណាងនេះម៉ាក់ម៉ាក់ប្រហែលជាយល់ច្រឡំហើយម៉ាក់ប្រហែលជាយល់ច្រឡំមកលើកូនម៉ាក់កុំស្ដាប់ពាក្យបងប្រែនិយាយអីណាគាត់និយាយចង់មក បង្កាច់កូនប៉ុណ្ណោះ ព្រោះគាត់ស្អប់កើនណែដល់ដំណាក់កាលនេះទៅហើយនាងនៅមានពាក្យនិយាយកុហកបោកប្រាស់លោកស្រីទៀតទេនាងនេះប្រហែលជាគិតថាពួកយើងល្ងងងាយស្រួលបោកណាស់ហើយយើងបាត់ពីផ្ទះនេះមួយរយៈយើងបានទៅសិតដឹងការប៉ិនថាគ្រួសាររបស់នាងវាអត់កំណត់ប៉ុណ្ណាអ្នកស្រុកចិត្តខាងនាងបាននិយាយប្រាប់យើងអស់ហើយពីសន្តានគ្រួសារនាង នាងកុំគិតថាមានតែនាងដែលឆ្លាតនោះកុំស្មានថាពួកជាមិនដឹងពីសណ្ឋានរបស់នាងគ្រាន់តែពួកជាព្យាយាមទុកឱកាសឲ្យនាងតែប៉ុណ្ណោះដើម្បីឲ្យនាងកែប្រែខ្លួនប៉ុន្តែមកពីនាងខ្លួនឯងទេដែលមិនព្រមកែខ្លួនឲ្យខ្លួនឯងប្រេងឆាប់ងើបឡើង មិនបាច់ដល់ថ្នាក់លុតជង្គង់ក៏បានខ្ញុំប្រមងើបឆោលុះត្រាតែលោកស្រីព្រមជាមួយខ្ញុំសិន យើងព្រមនិយាយជាមួយឯងក៏បានឯងមានរឿងអីឆាប់និយាយមកខ្ញុំចង់សូមលោកស្រី ជួយទុកឱកាសឲ្យខ្ញុំតាមសើបការពិន ហើយលាតដាងមុខក្មេងម្នាក់នោះនេះឯងនៅមានគំនិតចោតប្រកាន់គេទៀតហ៎ ពេលខ្លះដោយសារតែភាពទុកចិត្តហួសប្រមាណរបស់លោកស្រីអាចធ្វើឲ្យលោកស្រីងប់ងល់នឹងនាងក្នុងនាមខ្ញុំជាអ្នកបម្រើដ៏ស្មោះត្រង់រស់នៅជាមួយលោកស្រីរាប់ឆ្នាំខ្ញុំមិនដែលមានបំណងអាក្រក់មកលើគ្រួសារលោកស្រីម្ដងណាទេហើយខ្ញុំក៏សង្ឃឹមថាលោកស្រីនឹងយោគយល់ផ្ដល់ឱកាសឲ្យខ្ញុំលេចតដាំងការពិនពីសន្តានក្មេងស្រីម្នាក់នោះហឹម យើងយល់ព្រមផ្ដល់ឱកាសឲ្យឯងតិចចុះសង្ឃឹមថាឯងមិនធ្វើឲ្យយើងខកបំណងទេខ្ញុំសូមអរគុណដល់លោកស្រីខ្លាំងណាស់ដែលលោកស្រីនៅមានក្តីមេត្តាដល់ខ្ញុំម៉ាឲ្យកូនសំតោកូនសន្យាថាកូនឈប់ធ្វើបែបនេះទៀតហើយហូបពេលហើយកុំហត់ឯងបានធ្វើនេះ ម៉ាក់យើងមិនអាចលើកលែងទោសឲ្យបានទេចុកល្អអញឆាប់ចេញឲ្យផុតពីមុខម៉ាក់របស់យើងឥឡូវនេះភ្លាមតែមុននឹងម៉ាក់យើងហៅប៉ូលីសមកចាប់អញយកទៅដាក់គុកនាងសំណាងតាមពិតទៅនាងសំណាងខ្លាំងណាស់ដែលមានម្ដាយធေါ်ចិត្តមេត្តាអាណិតស្រឡាញ់ចំពោះនាងតែនេះមកពីនាងមានភាពលោភលន់និងរមិលគុណ ទើបធ្វើឲ្យនាងត្រូវបាត់សំណាងបែបនេះអ្នកម៉ាអ្នកម៉ាអ្នកម៉ាទៅឆាប់ចេញភ្លាមទៅចេញឲ្យផុតពីមុខជើងទៅចាត់ទុកថាជើងមើលមនុស្សខុសតិចចុះដែលខំជឿទុកចិត្តលើនាងហើយចាត់ទុកថាយើងគ្មានកូនធွားដែលមានចរិតដូចនាងចាត់ទុកថាយើងជាមនុស្សមិនដែលស្គាល់គ្នាតែ ធ្វើបាបចិត្តម៉ាក់យើងដល់ពេលណាទីឆាប់ចេញទៅចេញភ្លាមទៅអ្នកម៉ាក់ឲ្យទូរស័ព្ទមកកូនមកកូននឹងខលទៅហៅប៉ូលីសឲ្យមកចាប់អូសកូននាងចេញពីទីនេះ นานี้นานี้อย่ามาตาย นนิ่งนนิ่งนักครูลังนนิ่งนนิ่งนักครูลังนนิ่ง អ្នកនាងនៅផ្ទះរបស់ខ្ញុំចុះលោកជាអ្នកណាមិនបានជានាំខ្ញុំមកទីនេះទៅវិញហឹមខ្ញុំឃើញអ្នកនាងនៅតាមផ្លូវខ្ញុំបើកឡានសុកសុកអ្នកនាងស្រាប់តែរត់ចូលឡានរបស់ខ្ញុំទើបបណ្ដាលឲ្យរបួសហើយខ្ញុំក៏នាំនាងមកសម្រាប់ព្យាបាលនៅទីនេះតម្ដងទៅហើយចុះអ្នកនាងមានបញ្ហាអីទៅបានជាមិនប្រយ័ត្នរត់ចូលឡានខ្ញុំបែបនេះ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 ឬក៏បណ្ដេញខ្ញុំចេញមិនប្រាប់បាក់ប្រាក់ខែឲ្យខ្ញុំឡើយដល់ពេលខ្ញុំនិយាយថានឹងប្តឹងប៉ូលីសគេក៏គំរាមថានឹងធ្វើបាបខ្ញុំហើយគេបំរុងនឹងធ្វើបាបខ្ញុំខ្ញុំភ័យខ្លាំងណាស់ភ័យខ្លាំងរហូតដល់លួចរត់ចេញពីទីនោះព្រោះតែភ័យខ្លាំងពេកតែខ្ញុំមិនបានប្រយ័ត្នបណ្ដាលឲ្យរត់ចូលឡានរបស់លោក ឲ្យខ្ញុំសុំទោសដែលត្រូវនាំលោកឲ្យលំបាកកុំយំអីណាអ្នកនាងអស់អីហើយគ្រប់យ៉ាងនេះ វាមិនមែនជា កំហុសរបស់អ្នកនាងទេខ្ញុំទេដែលជាអ្នកគួរតែសុំទោសនាងដែលធ្វើឲ្យអ្នកនាងរបួស ហើយចុះផ្ទះអ្នកនាងនៅណាចាំខ្ញុំជូនអ្នកនាងទៅផ្ទះវិញណាអត់ទេខ្ញុំមិនហ៊ានទៅជួបឪពុកម្ដាយខ្ញុំទេព្រោះពួកគាត់ក៏ក្រហើយខ្ញុំក៏ត្រូវគេបណ្ដេញចេញទៀតខ្ញុំគ្មានមកទៅជួបពួកគាត់ទេខ្ញុំសុំនៅទីនេះធ្វើជាអ្នកបម្រើលោកផាំងណាដើម្បីបានប្រាក់ខែមួយចំនួន ផ្ដល់ឲ្យពួកគាត់ខ្ញុំសុំវណ្ណណាលោក ខ្ញុំគ្មានសេះសល់អីទៀតទេសូមលោកមេត្តាជួយដល់ខ្ញុំផងហឹមបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat គុណខ្លាំងណាស់អរគុណលោកប៉ិនមែនដែលផ្ដល់ឱកាសឲ្យខ្ញុំមិនអីទេណា ទុកថាខ្ញុំសុំទោសនាងចំពោះហេតុការណ៍ការប្រព្រឹត្តមិញចុះញ៉ាំទៅណា ញ៉ាំមកច្រើនទៅណាចាអរគុណញ៉ាំទៅ ម្រាបសួរម៉ាក់ម៉ាក់អញ្ជើញពិសាបាយនេះសិតតាជាមហូបដែលម៉ាក់ចូលចិត្តណាជំរាបសួរអ្នកម៉ែពួកកូនតែតែញ៉ាំបាយមិននេះទេម៉ាក់មកចូលរួមជាមួយពួកកូនម៉ាបានទេម៉ែចាលើកដៃថ្វាយព្រះមិនអីទេម៉ាក់ញ៉ាំរួចហើយរតនាកូនញ៉ាំបាយហើយទៅជួបម៉ាក់នៅបន្ទប់បន្តិចណាបាទម៉ាក់ អង្គុយវិញតែញ៉ាំចានណាអ្នកម៉ានេះអ្នកម៉ាមានរឿងសំខាន់មែនទេ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 អ្នកមតចៈចិត្តសិនណាកំអល់ខាងអីតាមមើលទៅគេជំល្អទេហើយក៏គួរអាណិតទៀតផង គ្រួសារនាងក្រីក្រណាស់នាងត្រូវតកែធ្វើបាបមិនព្រមបើកប្រាក់ខែឲ្យកូនមើលមនុស្សខុសទេម៉ាក់ជឿទុកចិត្តលើកូនចុះអាណិតនាងឲ្យនាងនៅផ្ទះរបស់យើងផងទៅណាម៉ាក់ណាម៉ាក់ណា ណាម៉ាក់ណាណាណាម៉ាក់ណាយល់ដល់កូនប្រុសសង្ហាម្នាក់នេះផង ណាម៉ាក់ណាហើយណាហើយចុះម៉ាក់ព្រមក៏បានយល់ថានាងគូអានម៉ាក់កូនចិត្តល្អជាងគេនៅលើโลกនេះនេះកូនធំហើយមិនបាច់មកអបម៉ាក់យកចិត្តខ្លាំងចេញទេ ទោះបីជាកូនធំប៉ុណ្ណាក៏ដោយបើម៉ាក់គួរស្រឡាញ់បែបនេះក៏កូននៅតែចង់អោបម៉ាក់ដដែលហ្នឹង Hmm. មានរឿងអីកណ្ដាលកណ្ដាលកណ្ដាលមានអីទេណោជួយយកវាចេញតិចទៅណាកណ្ដាលខ្ញុំមិនអាចណានៅក្រំក្រែក្រំក្រែអត់ឃើញទេនៅក្រំក្រែអត់មានទេនៅណាទៅគឺគឺគឺវានៅក្រំទៅនៅក្រំទៅ eu ហើយបើនាងអោបកខ្ញុំជាប់អញ្ចឹងខ្ញុំរកក៏ដល់មិនឃើញទៅអើខ្ញុំសុំទោសខ្ញុំគ្មានចេតនាអបកលោកបែបនេះទេហឹមកដោប្រហែលជារត់ចេញទៅក្រៅបាត់ហើយអញ្ចឹងបើអស់ការអីខ្ញុំចេញទៅក្រៅវិញហើយអអអត់ទេអត់ទេ អ្នកប្រកំទៅអីខ្ញុំខ្លាចកណ្ដុលណាស់ ខ្លាចវាមកម្ដងទៀតខំខ្ញុំខ្ញុំកេងមិនលក់ទេ អ្នកប្រុសជួយនៅកេងកំដរខ្ញុំបានទេអ្នកនាង មិនចាំបាច់ហៅខ្ញុំថាអ្នកប្រុសទេហៅខ្ញុំថារតនៈក៏បានដែរចាអញ្ចឹងខ្ញុំសុំហៅអ្នកប្រុសថា បងរតនៈទេចាចំណែកខ្ញុំវិញឈ្មោះសំណាង បងមិនគួរហៅខ្ញុំថាអ្នកនាងដូចគ្នាខ្ញុំមកគេងក្នុងបន្ទប់តែមួយជាមួយសំណាងបែបនេះមិនសមទេដឹងអឺមានអ្វីដែលថាមិនសមទេបើបងមិនព្រមកេងនៅទីនេះទេខ្ញុំប្រកាសជាកេងមិនលក់ទល់ភ្លឺចាក់ជាមិនខានគិតបែបនេះចឹងណាខ្ញុំក្រាលភួយកេងនៅខាងក្រោមបងកេងនៅលើពោះក៏បានណា តែអឺគឺខ្ញុំសូមអង្វរបងទៅចន់ណាក៏បានប៉ុន្តែអូនសំណាងគេលើលើពុកចុះព្រោះបើអូនគេនៅខាងក្រោមខ្លាចក្រែងកដុលវាមកខំបងគេនៅខាងក្រោមក៏បានអញ្ចឹងខ្ញុំលែងខ្លាចទៀតហើយខ្ញុំសុំកេងមុនហើយណា អរគុណបងខ្លាំងណាស់រាត្រីសុខស្ដីសុបិនល្អចូលសັບឃើញខ្ញុំផងណា អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អ ជាមួយអីចឹងបូការីស្វេត baby ឲ្យបងសុំទោសផងណា បងគ្មានចេតនាធ្វើបែបហ្នឹងទេមិនមែនជាកំហុសបងទេតែជាកំហុសខ្ញុំទៅវិញទេ ដែលពូកែគេងមកមើលច្រើនទៅខ្លាចទៅជាបែបនេះតែយ៉ាងណាក៏បងត្រូវសុំទោសអូនដែរមិនអីទេណាមកពីខ្ញុំទេ ដែលគេងនៅលើ មិនសុខទេបែរជាមកមើលឲ្យធ្លាក់មកគេងនៅខាងក្រៅ នេះអូនមានប៉ះត្រូវត្រង់ណាអត់អឺមិនអីទេគួរតែសួរបងវិញថាមាន កាត់អីអត់ព្រោះខ្ញុំប្រហែលជាកេងធ្លាក់សកត់លើបងហើយជប់នេះអ្នកមីងយកកាហ្វេទៅឲ្យអ្នកណាគេនឹងអូអឺមីងយកទៅឲ្យអ្នកប្រុសអញ្ចឹង ចាំខ្ញុំជាអ្នកយកទៅឲ្យគាត់ដល់ផ្ទាល់អអរគុណច្រើននាងតូចនាងនាងតូចជាអ្នកណាដែរមីងដូចជាមិនដាល់ឃើញនាងតូចពីមុនមកសោះស្អីគេអានាងក្មេងសម័យនេះ រកធំបែបនេះហ៎សួរនាំមិនខ្ចីឆ្លើយតបចាំមែនហើយហឺ យូរហើយចាគឺមកមួយសបាក់ធំហើយចុះមិនកំប្រមហៅបងអ្ហាចាគឺមកពេលខ្ញុំមិនចង់រំខានបងឃើញបងរវល់ធ្វើការម្ល៉េះទេ ថ្ងៃក្រោយចុះមកហៅបងផងលឺអត់នេះកុំប្រាប់ថាបងភ្ញាក់លុបព្រលឹងពេលឃើញខ្ញុំណាអូមិនបាននោះទេឈប់សាច់បងទៅឈប់សាច់ក៏បាន បងរតនាសុំសួរមួយបានទេអូនសួរមកបងមានសង្សារណាហ៎ហាត់អីកុំមកសួរបងបែបហ្នឹងហ៎ក៏ព្រោះតែឃើញបងមានអាយុច្រើននឹងហើយតែអូនដូចជាមិនទាន់ឃើញបងបណ្ដានារីណានៅឡើយទេនេះកុំប្រាប់ថាបងអត់ទាន់មានសង្សារណាចុះបងឆ្លើយថានៅអូនជឿអត់ ចាប្រកាសជាជឿព្រោះបងមួយថ្ងៃមួយថ្ងៃនៅរវល់តែធ្វើការបែបនេះមិនអាចមានសង្សារបានទេមិនមែនថាបងមិនចង់បានទេ តែដោយសារតែបងនេះរោគមនុស្សស្រី ត្រូវចិត្តមិនតាន់បានហើយចុះនារីដូចអូននេះបងអាចត្រូវចិត្តដែរទេ អូនគ្រាន់តែនិយាយលេងប៉ុណ្ណឹងសោះបងក៏ភ័យដែរចំមែនហើយអូនឯងនេះចេះមកលេងសើចតែកើត នៅណាហ្នឹងនេះជាងក៏មានអាយុច្រើន ហើយជាងក៏មានឈ្មោះក្មេងស្អីចេះចេញមកសួរនាំឆ្កុយឆ្កុយគ្មានក្បាលគ្មានកន្ទុយបែបនេះយើងមិនឆ្លើយទីអេមីងលឺខ្ញុំសួរអត់ហ្នឹងអូនេះនាងសួរនរណាគេដែរនៅទីនេះមាននរណាទៀតមានតែមីងនិងខ្ញុំហ្នឹងហើយខ្ញុំចង់សួរមីងថាលោកស្រីនៅណាមានដឹងអត់អូ លោកស្រីមិនតន់ត្រឡប់មកពីធ្វើការនៅឡើយហើយអ្នកនាងសួររកលោកស្រី មានការអីមានការអីជារឿងរបស់ខ្ញុំហើយនឹងលោកស្រីមិនបាច់ចង់ដឹងទេក្មេងស្អីខ្វះសិលធម៌និយាយមិនស្គាល់ចាស់មិនស្គាល់ក្មេងបែបនេះកាប់ភីមឯងចាស់ហើយធ្វើតែបិទឯងជាអ្នកបំរើក៏ជាអ្នកបំរើ ថ្លៃធ្នូនឹងមានសិលធម៌ដែរគូកុំទៅចំលក់មាត់ជាមួយក្មេងបែបនេះនាំតែវាមើលងាយ សួស្តីអ្នកម៉ាក់នេះអ្នកម៉ាក់មកពីធ្វើការវិញហើយមែនទេជំរាបសួរអ្នកម៉ាក់ អូនសំណាងឧស្សាហ៍ណាស់នេះចាអូនឧស្សាហ៍រាល់ថ្ងៃតាគ្រាន់តែបងមិនដឹង សាស្អីក្មេងស្អីឃើញចាស់កំពុងតែស្រោចផ្កាក៏ធ្វើជាកិច្ចឆក់យកទៅស្រោចចាំជាគ្មានសិលធម៌ពិតមែនហេតុតែចង់បានមុខមាត់ អរគុណ។ អូនសំណាងឆាំអង្គុយចុះមកមកញ៉ាំបាយជុំគ្នាមិនបាច់ខ្លាចស្អីទេ Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat baby អរគុណ ច្រើនច្រើនទៅអ្នកម៉ែដើម្បីសុខភាពចាអរគុណ មិនអីទេកូនគ្រាន់តែមានអារម្មណ៍ថាមហូបថ្ងៃនេះដូចជារៀងហិលបន្តិចអ្នកម៉ាក់បានធូរស្បើយហើយនៅអ្នកម៉ាក់ចាបានគ្រាន់បើហើយអរគុណណាស់ អូនឆាប់តែគេងមុនតើបងនឹងបង្ហាយការងារច្រើនទៀតអត់ទេអូនអត់តាន់ទៅទេចាំយើងទៅគេងជុំគ្នាមិនអាចរត់ចោលគ្នាដាច់ខាត ប្រាប់ហាឲ្យតាគីមិនទៅទេចុងក្រោយមកគេលេងស្មាបងដែរ មិនយូរទេ ថ្ងៃណាមួយ ខ្ញុំនឹងធ្វើឲ្យបងស្លាញ់ខ្ញុំអត់ទាន់តែបាន បន្ទាប់មកនៅពេលដែលពួកយើងរៀបការជាមួយគ្នារួចលោកខ្ញុំប្រកាសជាមានសំណាងបានចាយលុយច្រើនពេញពេញដៃមិនបាច់ភ័យខ្វល់ខ្វាយចិត្តថាខ្វះលុយចាយទៀតទេ បងរតនាបងខូចណាស់លួចសម្លឹងមកកូនគេ ពេលដែលគេកំពុងតែកេងលក់ចាំជាមនុស្សឆ្លៀតឱកាសពិតមែនបងឯងនេះបងមិនលួចសម្លឹងឯណា គឺបងសម្លឹងមើលតែម្ដង នេះនិយាយសារភាពត្រង់ត្រង់តែម្ដងបងសម្លឹងមកកូនគេបែបនេះសង្ស័យទៅលួចចាប់អារម្មណ៍គេទេដឹងមានណា គឺបងឃើញអូនអាយនៅកេងលក់បងមិនហ៊ានដាស់ ខ្លាចរំខានអូនតាបងមិនបាច់និយាយរលេះប្រកែកអីទេ និយាយប្រាប់អូនតាមត្រង់ក៏បាន គឺពិតមែនណា ខ្ញុំនិយាយលេងសោះបងក៏ភ័យដែរចំមែនហើយអូនឯងនេះ ថ្ងៃនេះអូនទំនេរអត់ នេះសម្លឹងអូនដល់ថ្នាក់ផ្លឹកបែបនេះអូនស្លៀកឈុតនេះប្រហែលជាស្អាតខ្លាំងណាស់មែនទេបាទអូនស្លៀកឈុតនេះពិតជាស្អាតណាស់នេះបើអូនស្ដាប់មិនច្រឡំទេ បងកំពុងតែនិយាយសរសើរអូនមែនទេបងអត់សរសើរអូនទេ បងនិយាយការពិតណាប្រហែលជាមានតែបងទេដើម្បីឃើញខ្ញុំស្អាតនោះអូនស្អាតណាស់អ្នកណាក៏មើលឃើញថាអូនស្អាតដែរបងញញឹមសម្លឹងមកខ្ញុំក្នុងកសែភ្នែកបែបនេះកំប្រាប់ណាថាកំពុងតែលងស្រឡាញ់ស្រីស្អាតម្នាក់នេះអូនត្រូវការទិញអីបន្ថែមទៀតអត់បងទិញសម្លៀកបំពាក់អូនច្រើនបែបនេះហើយអូនលែងត្រូវការទិញអីទៀតហើយ ណាមួយទិញច្រើនបែបនេះ ខ្លាចបងធុញនឹងអូនហើយថ្ងៃក្រោយលែងនាំអូនមកទៀតម្យ៉ាងទៀតប្រាក់ខែរបស់អូនមិនដឹងជាប្រហែលខែទេតើអាចទិញសម្ភារបំពាក់ថ្លៃបែបនេះអញ្ចឹងដើម្បីឲ្យគុណបង អូនសុំធ្វើជាចំណុចការរបស់បងបងទៅទីណាអូននៅទៅទីនោះជាការអរគុណបងសម្រាប់សម្ភារបំពាក់ទាំងអស់នេះណាបាននៅនេះជំនួយការមិនចាំបាច់និយាយរៀបរាប់ដល់ថ្នាក់នេះទេណា ខ្ញុំមិនដែលឃើញគូស្នេហ៍ណាស្រស់ស្អាតហើយស័ក្តិសមគ្នាដូចអ្នកទាំងពីរសោះ គេគ្រាន់តែនិយាយច្រឡំបែបធម្មតាធម្មតា អូនកុំទុកក្នុងចិត្តអីមិនមែនច្រឡំធម្មតាធម្មតាទេ មានមនុស្សជាច្រើនដែលគេនិយាយបែបនេះគេគ្រាន់តែនិយាយបង្អាប់យើងលេងទេតែបើសិនជាអាចខ្លាចជាមែនតែនក៏ម្នាក់នេះសុខចិត្តហឹមមិនទេអូននិយាយថាម៉េច សម្លឹងកាយភ្នែកអូនហើយសាក់គិតមើលម៉ែថាចេញទាំងពីរពិតជាសំដូចពាក្យគេនិយាយដែរទេហេតុអីក៏បេះដូងរបស់ខ្ញុំលូតញាប់បែបនេះទាំងដែលមិនធ្លាប់លូតញាប់បែបនេះពីមុនមកខ្ញុំមិនធ្លាប់មានអារម្មណ៍បែបនេះពីមុនមកទេឬមួយក៏ខ្ញុំមានអារម្មណ៍ល្អលឿននេះទេมันអាចទេมันអាចទៅរួចទេខ្ញុំមិននឹងអាចជាបរិសុទ្ធចិត្តងាយរហ័សបាក់ចិត្តស្រឡាញ់មនុស្សស្រីដល់ងាយងាយបែបនេះបងរតនាបងរតនា នេះបងកំពុងទៅលួចគិតអីមកលើខ្ញុំមែនទេអត់ទេមានណា គឺបងកំពុងតែគិតពាក្យសម្ដីរបស់អ្នកគ្រប់គ្នានិយាយមកកាន់យើងតាជាងតាពេលប្រហែលជាមាននិស្ស័យជាសង្សារនឹងគ្នាហើយព្រោះអូនមានអារម្មណ៍បែបនេះមានអារម្មណ៍ថាបើការប៉ັດដោយពាក្យគេនិយាយនោះគឺល្អខ្លាំងណាស់បងគិតដោយអូនទេអូននិយាយនេះនិយាយលេងជាមួយបងមែនទេអត់ទេជាការប៉ັດ ម្ដងនេះបងចាញ់អូនទៀតហើយអូនគ្រាន់តែនិយាយលេងសោះតែបងបែរជាភ័យមែនតើឡើងនិយាយអីលេងចាញ់បងមិនបានភ័យទេ បងគ្រាន់តែសម្ដែងធ្វើជាភ័យចង់ឲ្យអូនសុបាយតែប៉ុណ្ណោះតោះទៅផ្ទះវិញ សប្បាយចិត្តនៅពេលឃើញនាងនៅក្បែរគេហេតុអីក៏អាចមានអារម្មណ៍ថាខឹងនៅពេលនាងនៅក្បែរគេហេតុអីក៏ចេះតែមានអារម្មណ៍ថាពិបាកក្នុងខ្លួនអរខ្ញុំសុំទោសអ្នកនាងខ្ញុំគ្មានចេតនាទេចាមិនអីទេអ្នកនាងរូបស្អាតហើយចិត្តល្អទៀតរតនាហេតុអីគ្រប់ពេលឯងនៅក្បែរនាងឯងមានអារម្មណ៍កក់ក្ដៅអូអ្នកប្រុសអ្នកប្រុសអ្នកប្រុសនេះលោកស្រីហៅអ្នកប្រុសទៅជួងរតនាកូននឹងក្មេងស្រីម្នាក់នោះដូចជាជ្រុលហួសហេតុពេកហើយ មកផ្អែមល្ហែមក្នុងសួនទឹកយប់បែបនេះកូនអត់ចេះខ្មាស់គេទេហ៎ចាត្រឹមតែ20000ដុល្លារតែប៉ុណ្ណោះណាអ្នកបងអ្នកបងយល់យ៉ាងណាដែរនេះកូនស្រីជាមនុស្សសាមញ្ញធម្មតាសោះថែមទាំងគ្មានចំណេះដឹងអ្វីទៀតគ្រូសាក៏មិនមែនអ្នកពងពោះអីណាស់ណាដែរអឺអឺអស្រីចង្រៃអាប្រុសក្មេងក្នុងឆ្នាំ2019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 សាររឿងជីវិតរឿងពិតដែលគេនិយាយតៗគ្នា